ឲ្យមានសេរីសួស្តីនឹងឆ្នាំថ្មី ឆ្នាំថ្មីប៉ុន្តែមនុស្សថ្មីអត់ឆ្នាំថ្មីចូលមកប៉ុន្តែមនុស្សកាន់តែ ថ្មីឬក៏កាន់តែចាស់ថ្មីតែឆ្នាំទេណាហ្នឹងហើយប៉ុន្តែមនុស្សចាស់ហ្នឹងហើយអញ្ចឹងតាមពិតទៅ ឆ្នាំប្រែប្រួលឬមនុស្សប្រែប្រួលប្រែ តាមពិតពេលវេលាអត់បានប្រែប្រួលទេមនុស្សទេដែលទៅចោលពេលវេលាមែនទេណាច័ន្ទគៀពុតប្រហោះសុកសៅអត់មានថ្ងៃថ្មីថ្ងៃចាស់ទេតែមនុស្សទេចាស់ហ្នឹងហើយបន្តិចទៀតយើងនឹងលែងបានហៅថ្ងៃនោះហ่ะច័ន្ទគៀពុតប្រហោះសុកសៅត្រូវមនុស្សក្មេងៗគេអ្នកនិយាយម្ដងមិនចឹងចឹងពេលវេលាអត់បានចាស់ថ្ងៃច័ន្ទអត់បានចាស់ទេ អង្គាពុទ្ធបហោះសុកសៅអត់បានចាស់ទេ នៅតែគេរាប់រហូតមែនទេនឹងនៅតែតែធម្មតារហូតតែយើង ទេច័ន្ទគាពុទ្ធបហោះកាលពី30ឆ្នាំមុនផ្សេងឥឡូវច័ន្ទគាពុទ្ធបហោះនៅថ្ងៃនេះផ្សេងមុខឡើងពី3ភ្នត់អស់លេងទៅមែនទេអញ្ចឹងច័ន្ទគាពុទ្ធបហោះអត់បានចាស់ទេតែចាស់សត្វលោកសង្ខារធោទាំងអស់ទេដែលចាស់ប្រែប្រួល ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងកើតមកមិនមែនដូចជាសត្វខាងក្រៅសត្វទេរិឆានទេយើងមានវប្បធម៌មានប្រពៃណីតាមជាតិសាសន៍នីមួយនីមួយហ្នឹងតែងតែមានប្រពៃណីចូលឆ្នាំចិនក៏មានមែនណាចិនមានប្រពៃណីចូលឆ្នាំគេទេមានហ្នឹងគ្រប់ជាតិសាសន៍ទាំងអស់តែងតែមានយើងក៏មានដែរ ក៏ប៉ុន្តែប្រពៃណីនោះផ្សារភ្ជាប់ជាមួយនឹងការអប់រំហ្នឹងហើយមិនមែនត្រឹមតែសប្បាយទេម្យ៉ាងជាការអប់រំម្យ៉ាងជាការសម្ដែងអំពីអត្តសញ្ញាណថាយើងជាជនជាតិអីសំខាន់ណាស់ណាតំណឹងណាដូចយើងមានកម្មវិធីនៅក្នុងវត្តអារាម ផងហើយយើងមានលបែងប្រជាប្រិយអីផងនឹងក៏ជាការសម្ដែងនៅអត្តសញ្ញាណរបស់យើងដែរ នឹងហើយមាន ប្រវត្តិរឿងរ៉ាវអាត្មានិយាយសង្ខេបបន្តិចនិយាយពីសេរី3ប្រការសេរីសេរីសួស្តីហ្នឹងណាសេរីហ្នឹងអាត្មាមើលអង់គ្លេសដូចគេប្រើពាក្យថា charm C H A R M charm សេរី3ប្រការពេលព្រឹកសេរីស្ថិតនៅត្រង់ណាណាហើយពេលថ្ងៃត្រង់សេរីស្ថិតនៅត្រង់ណា ពេលថ្ងៃល្ងាចសេរីស្ថិតនៅ ត្រង់ណានឹងញាតិញោមធ្លាប់ស្ដាប់ហ្នឹងណាហ្នឹងធម្មបាលហ្នឹងគឺជាមនុស្សហើយល្បីឈ្មោះថាជាមនុស្សឆ្លាតមនុស្សចេះដឹងចេះព្យាករបញ្ហាសពគ្រប់ទាំងអស់ឮទៅដល់ស្ដេចទេវតានោះឈ្មោះកបិលមហាព្រំហើយ ក៏មកដាក់ប្រស្នា ដោយប្រើ រយៈពេលនៃការដាក់ប្រស្នានឹងរយៈពេល7ថ្ងៃ7ថ្ងៃហើយប្រស្នានឹងវាមិនដែលឮនរណានិយាយអស់រយៈកាល6ថ្ងៃកន្លងទៅប៉ុន្តែនៅតែរកអត់ឃើញចឹងជាធម្មតាមនុស្សដែលធ្លាប់តែឆ្លាតធ្លាប់តែឈ្នះគេដល់ចាញ់គេវាពិបាកចិត្តដែរមែនទេមិនក៏មិនមែនជាមួយអាត្មាមួយសោះ ស្ដាប់យល់ដែរស្ដាប់យល់ថ្មនិយាយថាម៉េចដែរហ្នឹងហើយដូចគេថាដើមឈើធំរលំលឺខ្លាំងដើមឈើទូចរលំលឺទូចតិចទេណាប៉ុន្តែដើមឈើខាន់តែធំរលំលឺខ្លាំងអត់លឺខ្លាំងអត់នឹងអ្នកដែលថាចេះចេះចេះចេះតែមិនចេះតល់ដល់តល់ម្ដងធ្វើមុខពិបាកធ្វើមុខហ្នឹងហើយអញ្ចឹងដល់ពេលតល់អញ្ចឹងទៅគាត់ខ្មាស់គេហើយរង្វាន់ សម្រាប់អ្នកឈ្នះនឹងគឺក្បាលរបស់អ្នកចាញ់ភ្នល់ដាក់អាយុជីវិតណាភ្នល់ដាក់ក្បាលរង្វាន់គឺអង់គ្លេសហៅថា reward រង្វាន់សម្រាប់ការភ្នល់នឹងមានន័យថាបើអ្នកណាចាញ់ត្រូវកាត់ក្បាលឲ្យអ្នកឈ្នះអញ្ចឹងសួរតែម្ខាងទេទេវតាអ្នកសួរធម្មបាលអ្នកឆ្លើយ បើធម្មបាលឆ្លើយរួចស្ដេចទេវតាកាត់ក្បាលបើធម្មបាលឆ្លើយមិនរួចធម្មបាលជាអ្នកកាត់ក្បាលអញ្ចឹងណាណាដល់ពេល6ថ្ងៃទុកឲ្យគិត7ថ្ងៃហើយ6ថ្ងៃកន្លងទៅហើយនៅតែរមិនឃើញក៏ដើរចូលទៅក្នុងព្រៃគិតថាទៅ commit suicide ទៅស្លាប់ខ្លួនហ្នឹងញាតិញោមដែលមានគំនិតហ្នឹងឯង ដែលមានគំនិតធ្វើអត្តឃាតទេហ្នឹងអាមនុស្សយើងភាកច្រើនវាគ្មានរឿងអីក្រៅពីរឿងស្អីដែលនាំឲ្យមនុស្សសម្លាប់ខ្លួនភាកច្រើនរឿងអីរឿងអីបើក្មេងក្មេងរឿងអីរឿងអីសបោជាងគេរឿងហ្នឹងគេបែកចិត្ត ដូចអស់មួយទៅដូចអស់នៃហ្មងណារស់វាមិនកើតប៉ុន្តែរឿងនេះមិនមែនរឿងស្នេហាទេរឿងមុខមាត់ពីព្រោះធ្លាប់តែឆ្លើយឈ្នះឆ្លើយត្រូវប៉ុន្តែឥឡូវរកអត់ឃើញហើយម្យ៉ាងទៀតខ្លាចពេលគេកាត់កអីអញ្ចឹងពិបាកអញ្ចឹងដើរទៅព្រៃគិតថាឲ្យស្លាប់ទៅដល់ព្រៃទៅក៏ដេកសម្រាកក្នុងមលប់ដើមថ្នោតនឹងលឺឥន្ទ្រីញីឈ្មោះចរចាគ្នាពីរឿងប្រស្នានឹង ណានឹងអាក្រណនិទានសរុបសរុបមកសម្រាប់អ្នកដែលមិនធ្លាប់ស្ដាប់ប៉ុន្តែញាតិញោមភាកច្រើនមកដឹងថាធ្លាប់ស្ដាប់ពីព្រោះឲ្យទៅចូលឆ្នាំលោកនិទានហើយរឿងហ្នឹងមែនទេបានឥន្ទ្រីញីគេសួរថាតើយើងមានអីបរិភោគថ្ងៃស្អែកហើយជាភពសំណាង ធម្មបាលនឹងចេះភាសាបាក់សីណាចេះនិយាយភាសាបាក់សីណាស្ដាប់យល់អញ្ចឹងមន្ត្រីឈ្មោលឆ្លើយថា យើងនឹងបានសាច់របស់ធម្មបាលនឹងជាអាហារអីនាងយីសួរថាទៅទៅបរិស័ទបរិភោគសាច់គាត់មិនបើគាត់នៅរស់អញ្ចឹងហ្នឹងតែតែអាចស្អែកស្លាប់ហ่ะហើយមិនបានស្លាប់ងាយម៉េះបានប្រាប់រឿងរ៉ាវទាំងអស់ហ្នឹងថាស្អែកដល់ថ្ងៃអឺសរុបលទ្ធផលនៃការប៉ុណ្ណឹងគ្នាប្រកួតគ្នាពីរឿងបាសនាហ្នឹងហ่ะធម្មបាលរស់អត់ឃើញទេព្រោះ ប្រស្នានេះគឺជាប្រស្នារបស់ទេវតាមិនមែនជាប្រស្នារបស់មនុស្សហើយប៉ុន្តែមនុស្សចោតត្រូវបានចោតដោយទេវតាហើយនាងនិយាយជាសួរថាប្រស្នាអីអុយក៏ធម្មបាលឆ្លើយមិនរួចអូយកុំសួរចាំស្អែកចាំដឹងតែប្រហែលប៉ុណ្្នឹងហើយមិនងាយលាក់ទេស្រីស្រីដុកដានដល់ឆ្លើយហ្នឹងមែនទេមែនទេបើមិនចង់ឲ្យគេសួរដេញដល់កុំប្រហើបមិនអញ្ចឹងហ៎ ហ្នឹងហើយប្តីចេះថាអឺកុំមាត់ច្រើននោះស្អែកដឹងទេចង់ដឹងឥឡូវហ្នឹងឯងហ្នឹងប្រុសប្រុសតែស្រីស្រីសួមនៅតែឆ្លើយអស់ឥឡូវហ្នឹងចឹងទៅទ្រាំបានមិននាងសួរឲ្យបើមិនប្រាប់គេថាមិនស្រឡាញ់គេមែនទេថាតែប៉ុណ្្នឹងមកទុន ស្ដោកបាត់ហើយប្រុសប្រុសហ្នឹងគ្មានស្អីមានរឿងលាក់លៀមអីគេមិនចង់ឲ្យលាក់យើងគេមិនចង់ឲ្យលាក់ទេ បានប្រាប់ទៅថាពេលព្រឹកសេរីស្ថិតនៅត្រង់ណាហ្នឹងណាប៉ុន្តែចាស់ចាស់ទៅស្ដាប់ខ្មែរបានទៅណាមិនហ្នឹងសាបានទាំងអស់គ្នាហ្នឹងហើយចម្លើយឆ្លើយថាម៉េចយមអ្នកដឹងសេរីសួស្ដីពេលព្រឹកស្ថិតនៅត្រង់ណា ត្រង់មុខណាពីព្រោះគ្រប់គ្នាគេតែងតែលុបមុខព្រឹកមិញមានលុបមុខណា ហ្នឹងហើយមិនត្រឹមតែលុបឯងងូតទឹកទៀតហ្នឹងហើយអឺហើយពេលថ្ងៃត្រង់សេរីស្ថិតនៅត្រង់ទ្រូងនៅពេលក្តៅគេយកទឹកលាបទ្រូងឬងូតទឹកនឹងឯងហើយពេលល្ងាចសេរីស្ថិតនៅត្រង់ណាត្រង់ជើងព្រោះដើរទៅនេះទៅនោះប្រឡាក់ជើងទៅមុននឹងចូលសម្រាកសម្រានសេរីនឹងវាអត់មានទេបើមិនលៀងជើងទេនោះ ចឹងត្រូវលាងជើងអញ្ចឹងហ៎ចេះទេយល់នៅប៉ុន្តែឥឡូវអាត្មាសួរទៅវិញឲ្យយើងគិតឲ្យលើសនឹងបន្តិចណាពង្រីកសេចក្តីនឹងបន្តិចតាមពិតក្រំបើជាសរីត្រឹមប៉ុណ្ណឹងវាមិនសមទៅល្ងងឆ្លើយមួយរួចព្រោះធម្មតាទោះបីមិនមែនជាវាសនាក៏គេលុបដែរមុខមែនទេតែក្តៅគេងូតទឹកតែប្រឡាក់ជើងគេលាងជើងរឿងធម្មតាតើមែនទេ ហ្នឹងហើយហើយរឿងនេះមិនមែនតែមនុស្សធម្មតាមនុស្សអាក្រក់មនុស្សល្អធ្វើដូចគ្នាទាំងអស់ពេលលើអាត្មាគ្រាន់តែសួរញាតិញោមគិតណាស្ដាប់អាត្មា ទេសមិនឲ្យនៅស្ងៀមទេដល់ឆ្លើយហ្នឹងហើយពេលមិនឆ្លើយមកមានន័យថាមិនយកចិត្តទុកដាក់ជាមួយអាត្មាទេចេះថាចេះមិនចេះថាអត់គ្មានធ្លាក់ពិន្ទុអីមួយទេព្រោះអាត្មាមិនចូលចិត្តសំដែងរហូតដល់ញាតញោមសម្រាប់លោកនោះទេ យល់ទេហ្នឹងហើយពេលព្រឹកសេរីស្ថិតនៅត្រង់មុខព្រោះមនុស្សគ្រប់គ្នាត្រូវការលុបលុបមុខប៉ុន្តែអាត្មាសួរទៅវិញថាជិបឲ្យយើងលុបមុខហើយចេញទៅពីលុបមុខមកស្រែកជេរបចោគេឧទាហរណ៍មានសេរីសួស្ដីអត់បែកមាត់ឥឡូវហ្នឹងណារឿងពពៈបរោះយើងរៀបមកគឺសុទ្ធតែមានន័យបង្កប់ ណាបើយើងស្រឹមតែអានត្រឹមតែរឿងហ្នឹង ទេ យើងជីករប្រយោជន៍ពីនឹងអត់បានទេមុខភាសាដើម គឺភាសាបាលី មុខៈហ្នឹងប្រែថាមាត់មិនមែនប្រែថា face មុខនេះទេយល់ទេនៃស្របគឺលុបមុខលុបទាំងអស់ហ្នឹងហ្នឹងយើងមុខហ្នឹងបើបើប្រើជាភាសាខ្មែរគឺស្មើនឹងអង់គ្លេសថា face ប៉ុន្តែពាក្យដើមមុខៈនេះប្រែថាមាត់ប្រែថាមាត់អញ្ចឹងស្អីដែលជាគ្រឿងបលៈមាត់គឺពាក្យសម្ដីអាក្រក់និយាយកុហកពាក្យញុះញង់ចាក់ដោតនិយាយពាក្យអត់ប្រយោជន៍នេះឯងដែលជាគ្រឿងបលៈមាត់ដែលត្រូវលៀងជំរះដោយកុសលកម្មបត្តិ គឺត្រូវនិយាយពាក្យត្រង់ត្រូវនិយាយពាក្យទន់ភ្លន់សុភាពរាបសារគួរជាទីស្រឡាញ់មិនត្រូវនិយាយពាក្យញុះញង់ចាក់ដោតឲ្យគេតោះគ្នា ហើយនឹងនិយាយតែពាក្យណា ដែលមានប្រយោជន៍មានខ្លឹមសារកាលណាប្រើប្រាស់នៅពាក្យសម្ដីល្អយ៉ាងនេះសេរីសួស្ដីប្រកាសជាកើតព្រោះមាត់នឹងហើយយល់ណាយល់ណា នេះគឺជាន័យដែលចង់បង្ហាញបើសិនតែយើងថាខ្ញុំខំលុបមុខមួយថ្ងៃពីរបីដងនៅតែគេស្អប់ខ្ញុំព្រោះយើងនិយាយតែដើមគេរហូតមែនទេណាយើងនិយាយអាក្រក់ពីគេរហូតឲ្យគេស្រឡាញ់យើងមិនមែនទេយល់ទេហ្នឹងហើយអញ្ចឹងន័យត្រង់គឺយើងលុបមុខនឹងឯងព្រោះគ្រប់គ្នាត្រូវការលុបមុខ ប៉ុន្តែសំខាន់នេះលុបប្រមាណដងក៏ដោយបើមាត់មិនល្អទេនិយាយអាក្រក់និយាយជេរបចោគេណាទាំងព្រឹកហ្នឹងគឺថាកើតរឿងទាំងព្រឹកនឹងត្មងមែនឬមែនមែនឬមែនមិនមែនតិចម៉េះយល់ដែរហ្នឹងហើយអញ្ចឹងសរីពិតប្រកបពាក់ព័ន្ធនឹងវិច័យកម្មនេះវិច័យកម្មគឺពាក្យសំ សម្ដីពាក្យខ្មែរយើងមាន ពាក្យច្រើនណាស់ដូចជាត្រីកំភ្លេងស្លាប់ព្រោះមាត់ឃើញទេហ្នឹងអណ្ដាតអាចកន្លង បានសុខទុកផងព្រោះអណ្ដាតហ្នឹងហើយរលាស់មិនស្រួលមានទោសមែនទេហ្នឹងហើយរលាស់មិនស្រួលមានទោសអញ្ចឹងបានជាអឺត្រូវតែលៀងជំរះពាក្យសម្ដីហ្នឹងឲ្យបានល្អ និយាយទៅដោយគិតពីអារម្មណ៍អ្នកស្ដាប់ណាទោះបីជាពាក្យត្រូវពាក្យត្រង់ប៉ុន្តែបើយើងនិយាយទៅយើងគិតថាជួនកាលវាអាចធ្វើឲ្យអ្នកដតីនឹងឈឺចាប់ដោយសារពាក្យសម្ដីរបស់យើងកុំនិយាយអញ្ចឹងណាណាអញ្ចឹងបានមានពាក្យមួយគេនិយាយថាអ្នកត្រូវតែគិតរាល់ពាក្យដែលអ្នកនិយាយក៏ប៉ុន្តែអ្នកមិនចាំបាច់និយាយឲ្យអស់គំនិតដែលអ្នកគិតឃើញទេ ចឹងណាដូចថាយើងគិតឃើញរឿងហ្នឹងវាចេះចេះចេះចេះចេះប៉ុន្តែស្ថានភាពហ្នឹងយើងនិយាយទៅអត់បានប្រយោជន៍ទេចឹងបាច់និយាយតែបើយើងបាននិយាយត្រូវតែគិតរាល់ពាក្យសម្ដីដែលយើងនេះនិយាយបានប្រយោជន៍អត់ពាក្យសម្ដីដែលបានប្រយោជន៍ជាពាក្យល្អហៅថាសុភាសិតាវាចាពាក្យជាសុភាសិតហ្នឹងមាន5ចំណុចទី1គឺពាក្យហ្នឹងត្រង់មិនកុហកបោកប្រាស់ នឹងទី1ទី2មិនមែនត្រឹមតែត្រង់ទេ ពាក្យនឹងមានប្រយោជន៍ទៀតពាក្យខ្លះត្រង់តែអត់ប្រយោជន៍ក៏មិនបាញ់និយាយអញ្ចឹងហ្នឹងហើយទី1ពាក្យត្រង់ទី2ពាក្យត្រង់ដដែល នឹង ត្រូវប្រកបទៅដោយប្រប្រយោជន៍ប្រយោជន៍នឹងមានន័យថាកាលណាយើងនិយាយទៅផ្ដល់ប្រយោជន៍ដល់អ្នកស្ដាប់ឲ្យគេយល់ដឹងឲ្យគេបានតិចចិត្តអីចឹងទៅ ពាក្យខ្លះពាក្យត្រង់ដែរប៉ុន្តែ វាអត់ប្រយោជន៍ឧទាហរណ៍ថាយើងនិយាយអីជារឿងដែលយើងចេះដែលយើងឃើញអញ្ចឹងទៅឧទាហរណ៍ថាយើងឃើញស្អីមកតាមផ្លូវឃើញអីនិយាយហីទៅដឹងបានប្រយោជន៍អីផងហ្នឹងហើយអញ្ចឹងពាក្យដែលត្រូវនិយាយមិនមែនត្រឹមតែពាក្យត្រង់ទេត្រូវតែជាពាក្យមានប្រប្រយោជន៍ទី3ពាក្យត្រង់ហើយមានប្រយោជន៍ហើយពេលនិយាយត្រូវនិយាយដោយពាក្យទុនភ្លុន កុំគំរោះគំរើយពាក្យយើងត្រង់ក៏ដោយបើយើងប្រើដោយគំរោះគំរើយគេទទួលយកអត់បានទេអញ្ចឹងណាអាត្មាលើកឧទាហរណ៍ដូចជាការប្រើមនុស្សអញ្ចឹងការប្រើមនុស្សទោះបីយើងប្រើត្រូវយើងប្រាប់ត្រូវប៉ុន្តែបើយើងប្រើដោយគំរោះគំរើយពិបាកប្រើបន្តិចឧទាហរណ៍ថាញាតិញោមលើក ចង្ហាន់មកប្រគេនព្រះសង្ឃញាតិញោមគេឲ្យ ជាអ្នកចាត់ចែងខាងចង្ហាន់នឹងអឺមិនតាន់ដល់ពេលលើកចង្ហាន់មកស្រាប់តែក្មេងស្រីម្នាក់នឹងលើកមកដល់លើកមកយើងដឹងថាខុសពេលហើយវាមិនតាន់ដល់ពេលទេស្រាប់យើងខឹងហ្មងខឹងស្រែកដាក់ឲ្យអាណាឲ្យយកមកហ៎យកទៅវិញទៅវិញពាក្យវាអត់ទន់ភ្លន់យល់ទេអញ្ចឹងគេស្ដាប់មកសบายចិត្តអត់ ចិត្តបើយើងគ្រាន់តែបន្ទន់ពាក្យបន្តិចថាមីនាងមីអូនឥឡូវអត់តាន់ដល់ពេលទេក្មួយយកទៅទុកសិនទៅចាំដល់ពេលចាំវិញហៅចាំយកមកតែនិយាយតែប៉ុណ្្នឹងគេខឹងអត់ខឹងអត់មិនក៏ចូលចិត្តតែស្ដីឲ្យគេហ្នឹងហើយពាក្យត្រង់មានប្រយោជន៍ទុនភ្លុនណាទុនភ្លុនហ្នឹងគឺប្រកបដោយចិត្តមេត្តា ណាដែលអាចនិយាយទុនភ្លន់បានហ្នឹងមកអំពីនៅក្នុងចិត្តហ្នឹងមានមេត្តាមេត្តាបាននិយាយទុនទៅបានទោះបីចិត្តខឹងយ៉ាងណារងាប់ការខឹងហ្នឹងនិយាយដោយចិត្តមេត្តាប៉ុន្តែពាក្យត្រឹមត្រូវប៉ុណ្ណឹង មិនមែនគឺចេះតែសบายចិត្តគ្រប់ពេលទេត្រូវមើលបុគ្គលទៀតត្រូវមើលបុគ្គលទៀតសំបីពាក្យជាធัวដែលសំដែងនឹងចឹងក៏ដោយត្រូវមើលថាតើអ្នកស្ដាប់នឹងយកចិត្តទុកដាក់អត់ ដូចអាត្មានិយាយពេលនេះមកពីញាតិញោមថាចង់ស្ដាប់បានអាត្មានិយាយមែនទេឥឡូវគេកំពុងតែផឹកស្រាទៅដល់ទេអនិច្ចំទុក្ខអនត្តាមើលទៅចូលវងស្រាឲ្យនិយាយមើលបែបត្រូវក៏ភ្លៀងរបស់គេក៏មិនដឹងមែនទេអញ្ចឹងត្រូវមើលបុគ្គលយើងនិយាយនឹងយើងនិយាយឲ្យគេស្ដាប់មិនមែននិយាយពីរសខ្លួនឯងទេមិនអញ្ចឹងណាហើយក៏ឈប់ឆ្លើយចុះ ហ្នឹងហើយវាទៅតែអ្នកស្ដាប់ហ្នឹងផ្ទៀងតិចស្ដាប់អាហ្នឹងចាំយើងនិយាយហ្នឹងហើយហើយបើគឺអត់ស្ដាប់ផងចេះតែនិយាយទៅដើម្បីបង្ហាញដល់ខ្លួនឯងចេះដឹងពាក្យហ្នឹងវាទៅជាពាក្យដូចលេខផ្ទុះវាអត់បានប្រយោជន៍អីទេហ្នឹងហើយឥឡូវមើលបុគ្គលដឹងថាបុគ្គលនឹងចូលចិត្តធัวហើយប៉ិនត្រូវមានពេលវេលាទៀតចេះមើលពេលវេលាទៀតកាលញ្ញុតា ជាងការគេកំពុងទៅសម្រានគេកំពុងងុយដីគេកំពុងដេកទៅដាស់គេនិយាយអនិច្ចំទុក្ខអនត្តាវាខុសពេលខុសពេលក៏គេទទួលអត់បានដែរមែនទេហ្នឹងហើយអញ្ចឹងអញ្ចឹងវាតលតែអញ្ចឹងអញ្ចឹងបានថាជាងកាយយើងចេះល្អូតែខ្ញុំនិយាយត្រូវសោះមិនក៏ខឹងឆ្លាតពិតប្រកបមិនមែនចេះ ត្រឹមនិយាយទេណាចេះនៅក្នុង ខ្លួនមាន3គឺពាក្យ ត្រង់មានប្រយោជន៍ដោយចិត្តមេត្តាមនុស្សអាចធ្វើបានប៉ុន្តែពីរទៀតគឺមើលបុគ្គលនិងមើលពេលវេលាយល់ទេហ្នឹងហើយអញ្ចឹងពេលខ្លះទោះបីយើងមិននិយាយគេថាគេមាននរណាថាយើងគួរទេព្រោះពេលហ្នឹងវាមិនមិនមែនជាពេលដែលយើងត្រូវនិយាយហ្នឹងហើយ ចឹងបុគ្គលដែលមានបញ្ញាពិតប្រកបហ្នឹងគឺអាចនាំសេចក្តីសុខឲ្យអ្នកដទៃដោយពាក្យសម្ដីនឹងផងហើយក៏អាចជួយខ្លួនឯងឲ្យរួចគ្រោះព្រោះតែពាក្យសម្ដីនឹងផងដែរចឹងសេរីសួស្តីពិតប្រកបមិនមែនត្រឹមតែលុបមុខទេ បើលុបតែមុខអត់សម្អាតពាក្យសម្ដីទេ ប្រកាសជា ខ្វះសេរីសួស្តីពាក្យត្រូវឲ្យនៅតែមានទោសដូចដូចអឺ តបោះម្នាក់គាត់ទៅជួយអ្នកចម្លងទូកអ្នកចម្លងទូកហ្នឹងគាត់ចេះតែខឹងមួម៉ៅពីព្រោះចម្លងទូកហើយគេអត់ឲ្យលុយជួនកាលគាត់ចេះតែមួម៉ៅហើយតបោះហ្នឹងឃើញតែគាត់ហ្នឹងអត់ចេះរស់ស៊ីអត់ព្រមយកលុយឲ្យហើយច្រឡងហើយទៅគេឡើងដល់ត្រៃគេអត់ឲ្យលុយវាខាតទៅចេះតែមួម៉ៅតបោះហ្នឹងមានបំណងទៅប្រាប់ប៉ុន្តែឲ្យចម្លងសិនយើងនឹងឲ្យលុយជានិច្ចគាត់ប្រាប់អញ្ចឹងតបោះហ្នឹងគាត់ប្រាប់អញ្ចឹងណា សួរថាអ្នកឯងពេលដែលចម្លងហ្នឹងវាជួនកាលបានលុយជួនកាលមិនបានលុយមិនដូច្នោះឬអើអញ្ចឹងហ៎អញ្ចឹងបើជាខឹងហ្នឹងអញ្ចឹងពីថ្ងៃនេះទៅយើងនឹងឲ្យលុយជានិច្ចអ្នកឯងមិនដែលខាតទៀតទេចម្លងយើងទៅយើងយើងឲ្យលុយជានិច្ចដល់ចម្លងដល់ត្រៃមកខាងប្រាប់អ្នកឯងដែលចេះតែខាតលុយមកពីអ្នកឯងមិនដឹងឥឡូវយើងឲ្យគំនិតមួយ មុនចម្លងយកលុយឲ្យហើយអញ្ចឹងមុនចម្លងទាលុយឲ្យហើយ នេះគឺជាលុយជានិច្ចដល់តទៅអ្នកឯងឈប់ខាតដែរអើអញ្ចឹងក៏អញ្ចឹងបានឲ្យលុយមកទេមិនមែនអាលុយឥឡូវនេះគឺអាលុយចាប់ពីពេលហ្នឹងតទៅតែអញ្ចឹងក៏អត់យល់អត់យល់ថាពាក្យហ្នឹងជាពាក្យល្អឲ្យគំនិតណាស្រាប់តែចាប់តបោះនឹងវ័យដាល់ប្រមាណដៃដួលសន្លប់ទៅដល់ដឹងខ្លួនវិញអ្នកស្រុកមកជួយរឺបជួយអីទៅលោកឡើងអង្គុយទៅបដែបដៅអ្នកស្រុកថាអ្នកទាំងឡាយ កុំចេះតែនិយាយសំបីពាក្យយើងត្រូវក៏ដោយមើលមនុស្សផងចេះតែនិយាយសំបីពាក្យត្រូវប្រកាសជាបែកមាត់ដោយអាត្មាអញ្ចឹងយល់ទេពាក្យត្រូវក៏ដោយប៉ុន្តែយើងមិនស្គាល់មនុស្សយើងអត់មើលមនុស្សហើយមនុស្សយើងភាកច្រើនអញ្ចឹងអីចូលចិត្តបានស្រាប់ជាងអ្វីដែលជាគំនិតតាមពិតគំនិតល្អជាងរបស់មែនទេញាតិញោមដោយពាក្យគេថាមនុស្សមនុស្សមួយ គេឲ្យតែសាច់តែគេមិនបង្ហាញព្រៃមនុស្សមួយទៀតបង្ហាញព្រៃតែមិនឲ្យសាច់ណាល្អជាងហ្នឹងហើយអ្នកដែលឲ្យតែសាច់មិនបង្ហាញព្រៃមានន័យថាគេឲ្យយើងរបស់បន្តិចបន្តិចតែគេមិនបង្ហាញកੁੰលឹះឲ្យយើងរស់ស៊ីទេមនុស្សម្នាក់ទៀតគេបង្ហាញកੁੰលឹះរូបមន្តឲ្យយើងរស់ស៊ីតែគេមិនចាំបាច់ឲ្យលុយទេនេះទៅជាអ្វីដែលចាយមិនអស់មែនទេ មែនទេហ្នឹងហើយឥឡូវតាមផ្លូវវាចាឥឡូវមកដល់ទ្រូងម្ដងពេលថ្ងៃត្រង់សេរីស្ថិតនៅ ត្រង់ទ្រូងព្រោះមនុស្សគ្រប់គ្នាពេលដែលក្តៅយកទឹកលាបទ្រូងឬក៏ងូតទឹកហ្នឹងហើយប៉ុន្តែអាត្មាសួរទៅវិញណាឲ្យគិតញាតិញោមគិតទៅញាតិញោមនឹងយល់ហើយចាំទៀតឥឡូវងូតទឹក ប្រមាណដងក៏ដោយចុះពេលថ្ងៃហ្នឹងឧទាហរណ៍ថាពុកវាម៉ែវាមានរឿងឯនេះឯនោះជាមួយគេអីចឹងណាឧទាហរណ៍ចិត្តប្រច័ណ្ឌក៏កើតឡើងឧទាហរណ៍ក្តៅអត់ក្តៅអត់ក្តៅអត់សូម្បីតែខែស្នូក៏ស្រែកថាក្តៅដែរមែនទេ នៅពេលដែលច្រណែននឹងនរណាម្នាក់ខឹងនឹងនរណាម្នាក់ទោះបីកំពុងតែធ្លាក់ទឹកកកក៏ស្រែកថាអញក្តៅណាអញក្តៅណាគឺវាក្តៅខាងក្នុងហ៎យល់ទេក្តៅខាងក្នុងហ៎អញ្ចឹងទ្រូងទីនេះគឺជាឈ្មោះនៃហតយៈនៃហរតិនៃបេះដូងអញ្ចឹងទឹកកកឬក៏ទឹកធម្មតាมันអាចលាងឲ្យវាទៅត្រជាក់ដល់ក្នុងបានទេមែនទេមែនទេ បើខឹងគេហើយអន់ចិត្តនឹងគេហើយដេកក្នុង air conditioner ហ្នឹងក៏វាអត់ត្រជាក់ដែរចូលឡានហ្នឹងក៏វាអត់ត្រជាក់ដែរបើក air បើក AC អីហ្នឹងក៏វាមិនត្រជាក់ដែរពីព្រោះតាមពិតរបស់ដែលក្តៅពិតប្រកបនៅ ក្នុងនេះអញ្ចឹងបានព្រះអង្គសម្ដែងថាតថាគតពិចារណារោគមិនឃើញឡើយ ថាតើភ្លើងអ្វីឲ្យក្តៅស្មើនឹងភ្លើងរាគៈភ្លើងទោសៈភ្លើងមោ ហាទៅវាឆេះនៅឯណាវាឆេះនៅក្នុងហ៎ឆេះនៅក្នុងហ៎មែនទេនឹងយកទឹកទៅលាងទៅជាអត់មិនទៅជាទេមែនទេមែនទេអមកវត្តត្រូវគេជេអីអីចឹងខំទៅទៅនោះតណិតតណៃតណិតតណៃអីចឹងណាវាក្តៅនៅក្នុងហ៎ធ្លាប់ទេធ្លាប់ទេ ខែតិចខែធ្លាក់ស្នូលដែលក្តៅពីក្នុងហីក្តៅចិត្តណាដែលទេដែលទេដែលប៉ាវាធ្វើឲ្យខឹងហ៎ហើយអាខែធ្លាក់ស្នូលដែលក្តៅក្នុងហ៎ហ្នឹងហើយអញ្ចឹងកម្ដៅពិតប្រកបអគិនឹងប្រែថាភ្លើងរាគកិភ្លើងគឺរាគៈតោសកិភ្លើងគឺតោសៈមោហកិភ្លើងគឺមោហៈ នេះគឺជាភ្លើង ដែលដុតសត្វលោកមិនឲ្យសុខខឹងខ្លាំងមែនទែនដេកម្លក់ទេមែនទេដែលធ្លាប់គេដល់ខឹងគេដល់ដល់ដេកម្លក់ដែរហ្នឹងហើយហើយខឹងនឹងមិនមែនខឹងតែខែក្តៅណាខែល្ងាក៏ខឹងដែរណាឆេះក្នុងនឹងវាមិនមែនឆេះតែខែក្តៅទេសំបីតែខែត្រជាក់ធ្លាក់ស្នូក៏អាចក្តៅដែរមែនទេមែនទេហ្នឹងហើយអញ្ចឹងត្រូវលៀងជំរះដោយអីណា រាគៈនេះត្រូវលៀងជំរះដោយអីការជាប់ជំពាក់នេះលោភៈនេះត្រូវលៀងជំរះដោយអីត្រូវលៀងជំរះដោយការបរិច្ចាគមែនទេហ្នឹងហើយការជាប់ជំពាក់ហ្នឹងត្រូវលៀងជំរះដោយការបរិច្ចាគទោសៈការខឹងក្រោតចំណែតនិន្ទានេះត្រូវលៀងជំរះដោយក្តីមេត្តាមែនទេមែនទេ នឹងដោយអភ័យទានដោយការឲ្យអភ័យមិនប្រកាន់នេះទៅជាទឹកលៀងមែនតែនចុះភ្លើងមោហៈត្រូវលៀងជំរះដោយអីគឺលៀងជំរះដោយបញ្ញាលៀងជំរះដោយវិជ្ជាគ្មានអ្វីទៅលៀងជំរះភាពល្ងិតល្ងងរបស់យើងបានទេ បើមិនមានបញ្ញាទេมันអាចកំចាត់នៅភាពល្ងិតល្ងងបានទេ អវិជ្ជាប្រៀបដូចជាផ្ទៃឬងងឹតស្បៃងងឹតនៃរាត្រីអញ្ចឹងដើម្បីកំចាត់បងបាននៅភាពងងឹតនៃរាត្រីគឺប្រតិបអញ្ចឹងបានជាយើងចូលចិត្តអុជប្រតិបថ្វាយបូជាព្រះអង្គជាតំណាងពន្លឺបញ្ញបញ្ញាមែនទេមែនទេបើខឹងគេចំណែនគេប្រច័នហើយខែតិចនឹងតិចអត់ ក្តៅក្នុងហើយវាមិនមែនក្តៅតែពេលថ្ងៃទេអាយុក៏ក្តៅដែរណាមែនអត់អាក្តៅចិត្តហ្នឹងក្តៅតែពេលថ្ងៃឬក៏យប់ក្តៅដែរអូអាយុហ្នឹងដេកគិតត្រេះលីចុះត្រេះរីឡើងដេកអត់លក់ឈឺទេក៏មានដែរមែនទេមែនទេអញ្ចឹងសេរីហ្នឹងនៃពិតប្រកបវានៅតែនេះទេបើចិត្តយើងអាក្រក់ហើយចិត្តមានគំនុំគុំគួនចិត្តចង់អាឃិតព្យាបាទហើយ ទោះបីជាងូតទឹកយ៉ាងម៉េចក៏វាមិនជ្រះដែរគឺត្រូវយកគុណធម៌មកលាងជុំជំរះមួយទៀតចាស់ពេលល្ងាចមកសំដែងញឹកមកលើកនេះមកនិយាយរឿងហ្នឹងពីព្រោះភិកច្រើនញាតិញោមអត់សូវដឹងនិយាយបានតែត្រឹមរឿងរឿងរឿងវាអត់ចូលទៅដល់ជំរឿណាណាពេលល្ងាចយើងលាងជើងលាងជើងជាធម្មតានៅស្រុកខ្មែរយើងយើងធ្វើស្រែធ្វើចំការប្រឡាក់ជើងដើរមក យើងត្រូវទៅលាងជំរះជើង ទៅដើរលេងក៏ប្រឡាក់ជើងនៅនេះគឺពាក់បែបជើងរហូតមិនសូវប្រឡាក់ទេនឹងជារឿងធម្មតាប៉ុន្តែហេតុអីបានជាយកសេរីទៅដាក់នៅជើងយើងផ្លាស់ទីលំនៅឬក៏ផ្លាស់រំកិលពីកន្លែងមួយទៅកន្លែងមួយជើងគឺជាអ្នកធ្វើចលនាមែនទេសម្បីដៃក៏ធ្វើការដែរប៉ុន្តែសម្រាប់ចាប់របស់នេះរបស់នោះតែជើងជាអ្នករំកិលខ្លួនបានលឿនជាង អវយវៈណាទាំងអស់មែនទេហ្នឹងហើយអញ្ចឹងជើង នេះគឺសំដៅទៅលើសកម្មភាព ទៅលើកាយកម្មឥឡូវយើងទៅប្លន់គេប៉លិសដេញមកឲ្យរត់មកដល់ផ្ទះដើម្បីបានសេរីសួស្តីលាងជើងមើលរួចខ្នោះអត់រួចខ្នោះអត់ទៅចាប់កូនប្រពន្ធគេហើយមកដល់ថាដើម្បីបានសេរីសួស្តីលាងជើងកុំឲ្យប៉លិសចាប់រួចអត់ទៅប្លន់គេ ហ្នឹងហើយឮថាចូលឆ្នាំថ្មីឲ្យតែលៀងជើងបានសេរីសួស្តីលួចឲ្យលៀងជើងលួចឲ្យលៀងជើងសាកមើលបានសេរីសួស្តីអត់បានអត់ហ្នឹងហើយមានន័យថាកាលណាយើងធ្វើអំពើអាក្រក់ហើយយើងដេកមិនសុខទេយល់ទេកាលណាធ្វើអាក្រក់ហើយសម្លាប់គេហើយរត់មកដល់ផ្ទះដេកមិនសុខទេទោះបីគេចាប់មិនតាន់បានក៏ក្នុងខ្លួនយើងភ័យដែរមែនឬមិនមែន លួចប្លន់គេហើយ រួចមកគ្រាមែនប៉ុន្តែរួចភ័យអត់បានសុកមែនអត់មិនសុកទេអញ្ចឹងការលៀងជម្រះស្អីដែលជាគ្រឿងបលៈនៅ កាយកម្មរបស់យើងនេះជើងរបស់យើងនេះគឺការសម្លាប់សត្វលួចទ្រព្យគេប្រព្រឹត្តខុសក្នុង កូនប្រពន្ធអ្នកដទៃកាលណាយើងមិនបៀតបៀនសម្លាប់គេ មិនឆក់ប្លន់ទ្រព្យសម្បត្តិគេមិនលោភប្រពន្ធកូនគេរំលោភបំពាន ដូច្នេះសេរីហួសថាស្ថិតនៅត្រង់ជើងមានន័យថាកុំដើរផ្ដេសផ្ដាស់និយាយរួមទៅអញ្ចឹងបានពាក្យខ្មែរយើងនិយាយមួយទៀតថាដើរមាន3ស្រដីមាន4ឆ្លាប់ឮទេដើរមាន3ស្រដីមាន4និយាយដោយន័យត្រង់គឺដើរមានគ្នាទៅវាមានវាមិនសូវខ្លាចហ្នឹងហើយហើយស្ដីមាន4និយាយទៅមានគ្នាមានគ្នាទៅអាហ្នឹងយើងអាចមានគេជាផោះតាង ជាស័ក្តិសិនេះជាន័យត្រង់ តែនៃធៀបដើមមាន3ហ្នឹងគឺសកម្មភាពដែលយើងធ្វើត្រូវគិតពីការងារ3គឺមិនសម្លាប់មិនលួច មិនប្រព្រឹត្តខុសក្នុងកូនប្រពន្ធអ្នកដទៃស្រដីគឺនិយាយស្ដីមាន4គឺត្រូវតែជាពាក្យពិតត្រូវតែជាពាក្យទន់ភ្លន់ត្រូវតែជាពាក្យមិនញុះញង់ហើយនឹងពាក្យមានប្រយោជន៍នេះទៅជាអត្ថបដិរូបយល់ណាអត់យល់ វាយល់ដល់ម៉ោងម៉ោង7ហ្នឹងតិចអឺឥឡូវអាត្មាទុកឲ្យប្រហែលជាអឺ15នាទីសម្រាប់ញាតិញោមក្រៃលោកមានបញ្ហាចង់សាកសួរធរអាណាចង់សួរអីទេមានចង់សួរធរទេ អត់ចេះផងអាមិនចេះហ្នឹងឯងត្រូវសួរហ្នឹងអត់ចេះសួរហ្នឹងអាពិបាកដែរទេសនាចិត្តឲ្យទេសអីក៏ទេសទៅអញ្ចឹងណាតាមពិតគ្រូពេទ្យពេលទៅក៏ត្រូវសួរគ្រូអ្នកជំងឺថាឈឺតាណាហើយត្រូវដាក់ថ្នាំអីដល់អ្នកជំងឺថាចាក់អីចាក់ទៅពុកពិបាកព្យាបាលណាជួនកាល មែនណាស្រែកគ្រូពេទ្យទៅគ្រូពេទ្យចាក់អីចាក់ទៅឲ្យឆ្នាំអីក៏ឲ្យអត់ដឹងតែខ្លួនឯងឈឺតាណាប៉ុណ្ណឹងឥឡូវមកសួរទៅឆ្ងល់តាណាថាអត់ដឹងស្រែកអ្នកទេសហ្នឹងហ្នឹងហើយចឹងមកណាដាក់ថ្នាំព្រាវទៅជួនកាលចុកពោះទៅដកថ្មិញចោលគេថាមិនទៅហ្នឹងហើយ ឥឡូវអាត្មានិយាយពីឈ្មោះវត្តបន្តិចពេញចិត្តនឹងឈ្មោះវត្តនេះគឺសាមគ្គីធរិរាមណាគឺជាអារាម ដែល ត្រួតត្រងនៅធម៌សាមគ្គីបើយើងនិយាយពីខ្មែរយើង យើងរងគ្រោះយូរហើយមែនទេនឹងទាំងខ្មែរក្រោមទាំងខ្មែរកដាលទាំងខ្មែរលើបើយើង សិក្សាប្រវត្តិសាស្ត្រមកគួរឲ្យឈឺចាប់ហ្នឹង អញ្ចឹងយើងមិនបាច់ទៅស្ដាយអតីតកាលដែលឈឺចាប់ប៉ុន្តែយើងត្រូវមើលផ្លូវដែលត្រូវដើរទៅមុខទៀតវាល្មមទៅឈប់ឆ្លោះគ្នាហើយមែនទេមែនទេហ្នឹងហើយល្មមហើយដឹងឆ្លោះបានអីផងឆ្លោះយូរយូរប្រទេសបែកជា2ជា3មិនដឹងធ្វើអីផងអត់ចំណេញអីផងមែនទេ ព្រះសម្មាសម្ពុទ្ធសម្ដែងហើយថាសមិគីសមិគានាំងតបោសុខោណាសុខា សង្ឃៈសសាមិគីសមិគានាំងតបោសុខោការព្រមព្រៀងគ្នា ការសាមគ្គីគ្នានៃសង្ឃឬក៏ពួកក្រុមមានន័យថា សហគមន៍នីមួយនីមួយនឹងមានការសាមគ្គីគ្នាគឺនាំមកនៅសេចក្តីសុខហើយពាក្យខ្មែរយើងនិយាយថាសាមគ្គីរស់បែកបាក់សាមគ្គីស្លាប់ ហ្នឹងណាដូចពេលនេះចឹងញាតិញោមប្រាប់ដូចគុណប្រាប់ថានៅនេះខ្មែរក្រោមច្រើនថាខ្មែរកាន់តែសบายចិត្តឲ្យតែខ្មែរឲ្យតែឈ្មោះថា ខ្មែរហើយចេះស្ដាប់ ភាសាខ្មែរហ្នឹងអាអាត្មាទៅវិញប្រហែលជាត្រូវទៅទេសនានៅ ខ្មែរសុរិនទៀតថាខ្មែរអីក៏ដោយឲ្យតែចេះស្ដាប់ខ្មែរមែនទេសតតែជាជាខ្មែរហើយមិនត្រឹមតែយើងជាខ្មែរដូចគ្នាទេ យើងមានសាសនាដូចគ្នាទៀតមែនទេ ហ្នឹងហើយអញ្ចឹងបានព្រឹកមិញមកសម្ដែងអំពីលំអនៃមហាសមុទ្រហ្នឹងទៅទៅទេសបាន4នេះបាន4នៅ8ទៀតមិនដឹងត្រូវបញ្ចប់ណាបញ្ចប់នេះហើយបញ្ចប់នោះណាហ្នឹងបញ្ចប់នេះវាពេលខ្លីពេកអាត្មាក្រំតែលើកចំណុចខ្លះឲ្យអត់បញ្ចប់ទេហ្នឹងហើយអាត្មាគ្រាន់រាប់ឲ្យគ្រប់8ញាតិញោមស្ដាប់តើតើសមុទ្រលំអអីខ្លះ បានជាទីរីករាយនៃពួកអសលពួកអីហ្នឹងទីមួយ សមុទ្រមានច្រាំងហ្នឹងទេដោយបាតខ្ទះមែនទេញាតិញោមដែលទៅលេងសមុទ្រទេសមុទ្រហ្នឹងมันមានវាលខ្សាច់ទេទេទៅចឹងណាអត់ដូចដងទេដងចង្ហុកពិបាកឡើងពិបាកចុះមែនទេសមុទ្រងាយចុះហ្នឹងហើយហើយ ប្រៀបធៀបនៅក្នុងពុទ្ធសាសនាហ្នឹងគឺថានៅក្នុងពធរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងគឺមានការចាប់ផ្ដើមរយៈរយៈរយៈរយៈទៅជ្រៅទៅជ្រៅទៅជានិច្ចគឺថាអឺមានធោដែលរយៈដែលយើងងាយសិក្សាដំបូងឡើយពីទៀនពីសិលអីធម្មតាអញ្ចឹងប៉ុន្តែយើងសិក្សាឲ្យហួសនឹងទៅទៀតឲ្យតែចេះតែសិក្សាហួសនឹងទៅទៀតកាន់តែជ្រៅកាន់តែខ្លឹមកាន់តែជ្រៅតាមតែខ្លឹមហ្នឹងវាខ្លាចតែយើងមិនចោះ បានយើងមិនមិនស្គាល់ភាពជ្រៅរបស់សមុទ្រសមុទ្រចុះផ្លេតអត់តាន់ដល់ជ្រៅទេមែនទេដើរលុយមួយផ្លេតអត់តាន់ដល់ជ្រៅប៉ិនបណ្ដងចុះភ្លុកភ្លុងភ្លក់ជ្រៅតែមកប៉ុន្តែធម៌ពុទ្ធអត់ទេចុះបន្តិចជ្រៅបន្តិចចុះបន្តិចជ្រៅបន្តិចចុះបន្តិចជ្រៅបន្តិចនៃនៃពធដូចគ្នាអញ្ចឹងនៅក្នុងអនុបពីកថាព្រះអង្គសម្ដែងពីទានពីសិលពីសង្សកកថារួចទៅបានព្រះអង្គសម្ដែងពីទោសរបស់កាមចុងបញ្ចប់ព្រះអង្គប្រកាសពីសច្ចធម៌ឃើញនេះវាចោះទៅជ្រៅអញ្ចឹងណា ប៉ុន្តែជួនកាលអ្នកខ្លះមើលងាយធម៌វិន័យហ្នឹងមកអំពីអត់ចោះទៅកន្លែងជ្រៅមើលតែភ្នែកដូចថាឃើញបបិចិត្តប្រព្រឹត្តមិនសូវល្អឬក៏ញាតញោមអីទាស់គ្នាអីតិចតួចចឹងទៅក៏គិតថានៅក្នុងពុទ្ធសាសនាអត់មានអីដូចយើងមើលងាយសមុទ្រចឹងគឺចុះមកផ្លេតអត់ឃើញជ្រៅអីប៉ិនដើរឲ្យទៀតមកកុំឈប់មកលិចងាប់លើមែនទេជ្រៅហ្នឹងហើយដល់ទៅទី2សមុទ្រហ្នឹងមានទឹកនឹង នឹងស្មើតែមិនមិនជន់លិច ច្រាំងទេទោះបី ជា ត្រូវភ្លៀងធ្លាក់ឬក៏ទឹកហូរចាក់យ៉ាងណាយ៉ាងណាមិញនៅក្នុងធម្មវិន័យនេះនឹងដូចគ្នាធម៌ណាដែលព្រះអង្គសម្ដែងថាមានប៉ុណ្ណាគឺប៉ុណ្ណឹងតែហ្មងដូចសិល5ញាតិញោមរសាអញ្ចឹងសម័យព្រះសម្មាសម្ពុទ្ធក៏សិល5ក៏និច្ចសិលនឹងឥឡូវនេះក៏យើងហៅថានិច្ចសិលឬក៏បញ្ចសិលមានយើងទៅដាក់ឆៈសិលសិល6ឬក៏ចតុសិលសិល4ណាមែនទេ រសាសិលរាល់ថ្ងៃសម័យព្រះគេរសាសិលមិនយើងនៅតែអញ្ចឹងអត់មានអ្នកណាបន្ថែមឬក៏ដកទេ អកតេធัวមាន4មានលំអៀងព្រោះស្អប់ លំអៀងព្រោះស្រឡាញ់លំអៀងព្រោះអឺខ្លាចលំអៀងព្រោះល្ងងព្រះអង្គថា4គឺ4ណាមានពីណាថាអកតេធัวមាន5សម័យព្រះក៏ប៉ុណ្ណឹងសម័យហ្នឹងក៏ប៉ុណ្ណឹងមែនទេឬគល់នៃអកុសលមាន3តោសៈ លោភៈទោសៈមោហៈពីណាបន្ថែមឲ្យមាន4មានតែ3ហ្នឹងមិនបានវានៅតែប៉ុណ្្នឹងថាធម្មជាតិនឹងវាប៉ុណ្្នឹងវាអត់លើសហ្នឹងឯងហើយក៏វាអត់ខ្វះពីហ្នឹងដែរព្រះអង្គត្រាស់ដឹងនៅការពិតឲ្យបើកបង្ហាញប្រាប់យើងតាមពិតធัวហ្នឹងមានជាស្រេចនៅក្នុងជីវិតរបស់យើងនេះនឹងហើយមួយទៀតសមុទ្រហ្នឹងគឺថាទទួលទឹកពីស្ទឹងផ្សេងផ្សេងហូរចុះមកហូរចុះមកកាន់សមុទ្រហ្នឹងណាហូរមកកាន់សមុទ្រហ្នឹងហើយទឹក ដែលធ្លាក់មកដល់សមុទ្រហ្នឹង នៅពេលដែលហូរចាក់មកដល់សមុទ្រហើយឈប់ប្រកាន់ថាខ្ញុំមកពីស្ទឹងអជរវតីខ្ញុំមកពីស្ទឹងគង្គាខ្ញុំមកពីស្ទឹងយមនេះអត់ទេគឺคล้ายជាទឹកសមុទ្រតែមួយយល់ទេមិនមិនដែលទៅឆ្លោះគ្នាក្នុងសមុទ្រទេទឹកហ៎មែនទេយ៉ាងណាមិញព្រះអង្គសម្ដែងថា នៅក្នុងធម្មវិន័យតថាគតអ្នកណាក៏ដោយត្រកូលបែបណាក៏ដោយ ជាតិបែបណាក៏ដោយកាលណាចូលមកបួសនៅក្នុងសាសនាតថាគតคล้ายជាភិក្ខុសង្ឃតែមួយអត់មានប្រកាន់មានក្រតកូលច័ន្ទដៀលតកូលខ្សាត់តកូលព្រាមអីទៀតទេអត់ទេឃើញទេអញ្ចឹងបេដារបស់យើងគឺព្រះសម្មាសម្ពុទ្ធនៃយើងហ្នឹងគឺព្រះអង្គឲ្យមនុស្សក្នុងលោកនេះមិនមែនតែជាតិសាសនាមួយមនុស្សក្នុងលោកនេះទុកគ្នាជាបងប្អូនប្រព្រឹត្តបដិបត្តិទាំងអស់គ្នានឹងចឹង ពេលព្រះអង្គយើងដឹងហើយថាព្រះអង្គមិនមែនជនជាតិខ្មែរណាហើយក៏ព្រះអង្គមិនថាខ្លួនព្រះអង្គជាជនជាតិអីទេថ្មីបាត់តែអំបូរព្រះអង្គនេប៉ាល់ឥណ្ឌាចឹងមែនប៉ុន្តែពេលដែលបានត្រាស់ដឹងពុទ្ធអត់មានជនជាតិទេយល់ទេពីព្រោះព្រះអង្គត្រាស់ដឹងដើម្បីសត្វលោកទាំងអស់គ្នា ចំពោះសត្វលោកដែលមានឧបនិឧបនិស្ស័យបើយើងសិក្សាទៅដើមកំណើតកម្មវិញសត្វលោកមានចែកប្រទេសណាអត់ផងនឹងមកតែមួយតាមកជាមួយគ្នាទាំងអស់គ្នាតា ប៉ុន្តែនៅខុសគ្នាយូរយូរយូរយូរទៅសំបីបងប្អូនយើងក៏ដែរជាដូនមួយ តាំងពីកើតមកមិនដែលជួបគ្នាស្គាល់ទេស្គាល់ទេជួបគ្នាឆ្លោះគ្នាទៀតផងមែនទេហ្នឹងហើយដល់តែមនុស្សច្រើនទៅច្រើនទៅនៅតំបន់ខុសគ្នាកាន់តែច្រើនទៅច្រើនទៅទៅបែងចែកបពពួកប្រទេសជនជាតិអីចឹងទៅប៉ុន្តែដើមកំណើតពីដើមមកមនុស្សគឺតែ មួយនឹងចឹង ប៉ុន្តែទោះបីយើងបើកចិត្តទៅលាយថាជាមួយជនជាតិផ្សេងយើងមិនទាន់អាចរាប់អាន បានប៉ុន្តែអាត្មានឹកឃើញអ្នកឈ្មោះវត្តសាមគ្គីធរារាមហ្នឹងធម៌ដែលនាំឲ្យកើតទៅ ជាសាមគ្គីបានមាន5ចំណុចហ្នឹងហើយមិនចេតថាទេណាមិនចេតថាអូយសាមគ្គីគ្នាទៅសាមគ្គីគ្នាទៅមិនអាសាមគ្គីនោះក៏មានហេតុរបស់វាទៀត ប្រសិនបើអត់មានធัวដែលសម្រាប់ឲ្យសាមគ្គីកើតឡើងទេប្រកាសជាបែកបាក់គ្នានឹងអាប៉ុន្តែអាត្មាគួរឲ្យសរសើរអឺកម្ពុជាក្រោមគឺអាចកសាងវត្តបានល្អល្អហើយ មិនសូវជាលឺរឿងអីច្រើននៅខាងឡងប៊ិចខ្មែរឆ្លោះគ្នាច្រើនណាស់ហើយដល់ពេលឆ្លោះគ្នាទៅ មានមោទនភាពឬក៏ខ្មាស់គេ មានអីអួតគេទេវត្តខ្លះឆ្លោះគ្នាមិនមែនវត្តឆ្លោះគ្នាមនុស្សឆ្លោះគ្នាហ្នឹងហើយឆ្លោះគ្នារហូតដល់ខូច credit វត្តទៀតហ្នឹងហើយរហូតដល់គេបិទវត្តក៏មានរហូតដល់ទៅអស់សិទ្ធិនាលោកពីស្រុកខ្មែរមកក៏មានអញ្ចឹងមកពីអីមកពីអត់មានធัว5ហ្នឹងជាមើលធัว5គឺជាអ្វីចឹងបានថាធัวមិនមែនសម្រាប់ជនជាតិទេ អកុសលធម៌ដូចគ្នាចូលទៅក្នុងចិត្តណាណាអ្នកនឹងមនុស្សអាក្រក់មកដូចអ៊ីសាសេចក្តីចំណែនចូលទៅនៅក្នុងចិត្តណាណាអ្នកនឹងជាមនុស្សអាក្រក់មេត្តាជាគុណធម៌ល្អចូលទៅក្នុងមនុស្សណាមនុស្សនឹងមនុស្សល្អយើងមើលអង្គុលមៀលដំបងឡើយជាចោលសម្រាប់គេពីព្រោះនៅក្នុងចិត្តនឹងមានតែអាឃាតព្យាបាទធัวអាក្រក់វានៅក្នុងចិត្តយល់ទេធัวអាក្រក់វានៅក្នុងចិត្ត ដល់ពេលជំរុះធัวអាក្រក់ចោលដាក់មេត្តាពឹបនៅក្នុងចិត្តអង្គុលីមាលជាមនុស្សល្អអញ្ចឹងតួខ្លួនតួសបកយើងនេះគ្មានទោសទេទោសគឺនៅក្នុងចិត្តឃើញទេមនុស្សដែលយើងកំណត់ថាជាមនុស្សល្អឬក៏មនុស្សអាក្រក់មិនមែនមុខទេមិនមែនថាមនុស្សមុខស្អាតមនុស្សនឹងល្អមិនមែនទេអ្នកខ្លះមនុស្សស្អាតប៉ុនធ្វើចោលក៏មានដែរណាមនុស្សខ្លះកងឹតច្រមុះប៉ុនចិត្តល្អនោះ មែនមែនហ្នឹងហើយសត្វបរិសុទ្ធព្រោះចិត្តបរិសុទ្ធសត្វសៅมองព្រោះចិត្តសៅមองឃើញទេមโนពពាំងគមាធម្មាធัวទាំងឡាយមានចិត្តជាប្រធានចឹងបានចុងក្រោយបំផុតព្រះអង្គដាក់ការជំរះចិត្តហ្នឹងកន្លែងបញ្ចប់ហ្នឹងអញ្ចឹងអកុសលធัวបាបធัวទាំងអស់គឺមិនមែនសម្រាប់ជនជាតិណាទេដូចរោគអេតចឹងតើជាកម្មសិទ្ធិរបស់ជនជាតិណារោគអេត ជាកម្មសិទ្ធិរបស់ជនជាតិណា កាលណាចូលទៅដល់អ្នកណាវាឈឺនៅនឹងរោគរបេងក៏អញ្ចឹងរោគគ្រុនពោះវៀនក៏អញ្ចឹងរោគ cancer ក៏ដូចគ្នារោគអីក៏ដោយទោះបីជាមានឈ្មោះភាសាអីក៏ដោយប៉ុន្តែបើចូលទៅដល់អ្នកណា វានឹងឈឺនៅនោះរីឯថ្នាំសម្រាប់ព្យាបាលរោគវិញទោះបីអាមេរិកកាំងអ្នកផលិតឬក៏បារាំងអ្នកផលិត មិនមែនព្យាបាលបានតែបារាំងឬក៏អាមេរិកទេគឺថាឲ្យតែមនុស្សព្យាបាលបានដូចគ្នាអ្នកណាលេប គឺអាចព្យាបាលបានយ៉ាងណាមិញពធដូចគ្នាដូចមេត្តាដូចឆ្នាំអញ្ចឹងមេត្តាចូលទៅដល់ជនជាតិណាជនជាតិនោះជាមនុស្សល្អមែនទេអញ្ចឹងបើកោធៈគំនុំគុំគួនកើតទៅក្នុងជនជាតិណាជនជាតិនោះគឺជាមនុស្សអាក្រក់ប៉ុន្តែយើងស្អប់គ្នាយើងស្អប់ថាម៉េចអញស្អប់មុខគាត់នឹងដល់ណា តាមពិតមិនមែនអាក្រក់នៅលើមុខឯអាក្រក់នៅក្នុងចិត្តមែនទេមែនទេជាពីមុនណាឧទាហរណ៍យើងស្រឡាញ់មនុស្សម្នាក់ដូចប្តីប្រពន្ធចុះអ្នកខ្លះស្រឡាញ់អូបាត់មុខគ្នាមិនបានទេឃើញមុខគេណាបាត់មុខគេមិនបានទេគាត់ឃើញឆ្កែគេហ្នឹងក៏ស្រឡាញ់មែនទេណាឃើញឆ្កែគេក៏សប្បាយចិត្តឬក៏ ឃើញប្រមូលផ្ទះគេនឹងបន្តិចដើរប្រឆិតមើលប្រមូលផ្ទះបន្តិចក៏អស់ចិត្តដែរមែនទេហ្នឹងអាសុតាតាបណ្ដឹងហ្នឹងអាប៉ុន្តែ ក្រោយមកឧទាហរណ៍ថាមានរឿងឆ្លោះគ្នាឆ្លោះគ្នាលេងត្រូវគ្នាស្អប់គ្នាទៅស្អប់គ្នាទៅ មុខគេនៅតែតែលតា មិនក៏ថាអញស្អប់នាងនឹងណឬក៏អញស្អប់គាត់នឹងណាដោយសារអីវាខ្ទាស់ចិត្តគំនិតគ្នាទេមិនខុសមុខគ្នាទេមិនមុខទៅតកិច្ចគ្នាទៅវាបុកគ្នាទៅដូចឡានណាមែនទេមុខមានទៅខំគ្រាយណា មុខនោះនៅតដែលតើប៉ុន្តែមិនក៏ប្រែពីស្រឡាញ់ទៅស្អប់ ពីមុនឃើញមុខគេថាវាសំណាញឹមក៏សំស្អីក៏សំ ដល់ទៅពេលឆ្លោះគ្នា ចិត្តកំណត់ខុសគ្នាឆ្លោះមួយថ្ងៃបន្តិចមួយថ្ងៃបន្តិចថ្ងៃបន្តិចជេរគ្នាទៅប្តឹង ផ្ដាល់ចែកផ្ទះចែកសបែងចឹងទៅណាគេមិនលឹកទៅគ្រាន់តែលឺឈ្មោះក៏ស្អប់ដែរមុខគាត់នៅដដែលតាហើយមិនទៅទៅស្អប់មើលមុខគ្នាលែងបានតើស្អប់មុខឬក៏ស្អប់ទង្វើផ្លូវចិត្តនេះ តាមពិតរូបរាង កាយយើងដូចតុក្កតាឬក៏ដូចជាគ្រឿងយន្តទេមែនទេ ឧទាហរណ៍ម្នាក់ចុចឡានគ្រឿងយន្តមកឲ្យបុកយើងអីចឹងតាមពិតយើងអត់ត្រូវខឹងឡានហ្នឹងតាមពិតត្រូវរលរឿងអ្នកចុចមែនទេហ្នឹងហើយនៅពេលដែលឡានទៅបុកគេគេដក license របស់ឡានឬក៏ license របស់ម្ចាស់ពួកម្ចាស់តើអ្នកមានបញ្ហា ឡាន គ្មានកំហុសទេអញ្ចឹងសរីរៈយន្តព្រះអង្គថារូបកាយនេះគឺជាសរីរៈយន្តអត់មានកំហុសទេហើយនៅក្នុងធម៌វិញណា រូបទាំងអស់ព្រះអង្គសម្ដែងថាអព្យាកតា ធម្មាពាក្យថាអព្យាកតា ធម្មានេះរូបនឹងមិនមែនជាកុសល មិនមែនជាអកុសលវាអត់ដឹងអីទេតែកុសលនិងអកុសលកើតនៅក្នុងចិត្តយល់ទេយល់ទេហ្នឹងហើយបើយើងនិយាយហ្នឹងស្អប់មុខនិយាយហ្នឹងដល់ថាមុខនិយាយហ្នឹងអត់មានបញ្ហាអីទេ បញ្ហាចិត្តយល់ទេវាមានអាក្រក់នៅលើមុខហ្នឹងទេ អញ្ចឹងបានធួដែលកើតសាមគ្គីបានមាន5អាត្មាកាន់រាប់យកអស់ហ្មងហ្នឹងអាទី1នាឡិកាខូចហ្នឹងអាអឺទី1ហៅថាមេត្តា មโนមេត្តាកាយកម្មមេត្តាកាយកម្មកាយកម្មគឺអំពើ តាម ផ្លូវកាយរបស់យើងនេះនាំឲ្យកើតសាមគ្គីគ្នាបាន ចេះជួយទុកធរៈគ្នា ពេលឈឺពេលថ្កាត់អីចឹងទៅ ចេះ ជួយមើលថែគ្នាហ្នឹងហើយជួបគ្នាយើងមានវប្បធម៌ប្រពៃណីជំរាបសួរគ្នាអាហ្នឹងដែលធ្វើឲ្យរលឹកគ្នា ពេលដែលយើងគ្រោះថ្នាក់អីមួយគេមកជួយដឹកយើងទៅពេទ្យហ្នឹងជាពេលដែលសំណោះគ្នាមែនទេមិនមិនរាប់គ្នាទៅពេលបានស៊ីផឹកទេមែនទេមែនទេហ្នឹងហើយអ្នកដែលជួយយើងពេលដែលយើងគ្រោះថ្នាក់ឬក៏ស្អីស្អីមួយឈឺអាពាធធ្វើអីមិនកើតគេជួយពេលហ្នឹងហ្នឹងដែលជួយដោយចិត្តមេត្តាអត់មានចង់បានអីទេជួយដោយចិត្តមេត្តាយើងជួយមនុស្សណាញាតិញោមបើយើងជួយដោយចង់បានណាគឺតែងតែបាត់បង់ តែបើជួយដោយមិនចង់បានកាន់តែបានមែនណាអ្នកដែលយើងត្រូវជួយហ្នឹងនៅពេលដែលគាត់ដឹងថាយើងជួយគាត់ដោយមិនដែលចង់បានអីគាត់មិនដែលភ្លេចយើងទេតែបើយើងហត់ទឹកសលឹងការដល់គេដឹងគំនិតអូមកើតទេមែនទេមែនទេហ្នឹងហ่ะរឿងចង់បានអ្វីត្រូវលះនឹងចង់បានអីចង់បានកិត្តិយសត្រូវឲ្យកិត្តិយសអ្នកដល់ទេ ចង់ខ្ពង់ខ្ពស់ត្រូវឲ្យអ្នកដតីខ្ពង់ខ្ពស់ដោយការរៀងគោរពយើងអត់តម្កើងខ្លួនណាឃើញទេនឹងចឹងគេទេមកហើយហ្នឹងហើយអឺតិចទៀតចាស់ណាមួយទៀតចាស់ណា5ហ្នឹងបានតែ2បានណាទី2គឺមេត្តាវចីកម្មមេត្តាវចីកម្មគឺពាក្យសម្ដីប្រកបទៅដោយមេត្តា មេត្តានិយាយនឹងគិតពីអារម្មណ៍របស់អ្នកស្ដាប់មិនអួតអាងថាខ្លួនឯងជាអ្នកចេះហើយចេះតែស្ដីបន្ទោសអ្នកដទៃទេនិយាយជាទីរលឹកនិយាយអប់រំឲ្យបានជាប្រយោជន៍ឃើញទេនឹងចឹងចឹងបើយើងមានពាក្យសម្ដីល្អហើយទង្វើមិញនឹងយើងល្អកាយវិការរបស់យើងនឹងក៏ល្អថែមទាំងពាក្យសម្ដីល្អទៀតនេះឯងគឺជាធម៌ដែលនាំឲ្យរលឹកគ្នា ហ្នឹងហើយមនុស្សខ្លះនិយាយកាត់មុខកាត់មាត់តតឹងតតែងគេមិនចង់ដឹងដើរចិត្តទេហ្នឹងហើយស្ទុំបីតែប្តីប្រពន្ធចឹងដែរអាត្មាឃើញប្តីប្រពន្ធខ្លះចឹងអាត្មានិយាយទៅញាតិញោមជឿថាធ្លាប់មានពីកាលមិនក៏ដឹងរឿងគេចុះអាត្មាមាននៅពិភពផ្សេងណានៅពិភពមនុស្សតាតែនិយាយមកអាត្មាលឺជាងកាគាត់ស្ដីឲ្យប្តីឲ្យប្រពន្ធគាត់នឹងមុខគេមុខឯងនោះណាយល់ទេវាអត់ឲ្យមុខគ្នាអញ្ចឹងណា ព្រោះមនុស្សយើងជួនកាលត្រូវការកិត្តិយសមែនទេមែនទេហ្នឹងហើយជាងការស្ដីឲ្យគ្នាឃើញប្តីនិយាយខុសចឹងគាត់ស្រែកកំហុកបាទវាកុំនិយាយចឹងគាត់ស្រែកឲ្យចឹងពាក្យហ្នឹងបំណងល្អប៉ុន្តែអត់ចេះវិធីនិយាយមែនទេមិនចេះវិធីនិយាយជួនកាលឃើញមនុស្ស ធ្វើអីកំពុងតែប្រឹងអីចឹងទៅយើងឃើញថាវាខុសហើយយើងទៅស្ដីឲ្យភ្លាមមនុស្សនឹងបាក់ទឹកចិត្តដោយអាត្មាការទឹមតែកន្លោះឥឡូវវាឈីហើយហ្នឹងហើយគ្រូអាត្មាប្រើអាត្មាឲ្យឲ្យអាត្មាសរសេរបានកសាងឲ្យគេណាហើយស្រាប់តែនៅនឹងសិតតែកមុំកមុំ លោកស្ដីឲ្យអាត្មាថាម៉េចយីលោកនេះអសរដូចក្តាមវាតាមពិតលោកចង់ដាស់តឿនយើងឲ្យយើងសរសេរឲ្យវាស្អាតប៉ិនព្រមដាស់តឿនឲ្យសរសេរស្អាតតែដៀលយើងមុខកមុំកមុំថាសរសេរមើលតែក្តាមវាអីអន់ចិត្តតិចអីពុំកន្លោះផងហើយតេះដៀលមុខកមុំកមុំឃើញអត់ហ្នឹងអាបើកាន់តែបធូរបន្តិចមើលមើលមើលសរសេរឲ្យល្អជាងហ្នឹងបន្តិចមើលគាត់ថាប៉ុណ្ណឹងក៏រៀងធូរបន្តិចដែរ មែនទេមើលយកចិត្តទុកដាក់បន្តិចមើលសរសេរស្អាតជាងនឹងបន្តិចមើលថាប៉ុណ្ណោះគ្រាន់បើលេងនេះលោកនេះសរសេរមកតែក្តាមវាហើយខ្មាស់កំមកំមតិចឲ្យយើងខ្ញុំគិតមើលមើលយល់អត់ហ្នឹងហើយអញ្ចឹងពាក្យសម្ដីហ្នឹងសំខាន់ណាហើយដល់ពេលស្ដីឲ្យអញ្ចឹងដឹងមិនអីថ្មថាហោះទៅប្រគួនមួយសិនដេកនៅលើបាត់ឈប់មកធ្វើនោះធ្វើខ្លួនឯងនោះអញ្ចឹងឲ្យយើងទៅស្ដីមុខគេមុខឯងមកគេសប្បាយចិត្តណាស់ ព្រះសម្មាសម្ពុទ្ធសម្ដែងថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយមិនត្រូវនិយាយពាក្យអាក្រក់ទៅកាន់នរណាមួយឡើយសូម្បីតែសត្វដេរិឆានក៏ត្រូវការពាក្យល្អពីយើងដែរដូចឆ្មាអញ្ចឹងបើយើងហៅដាក់ឈ្មោះអាព្រិលមកនេះមកអញ្ចឹងនិយាយទុនទុននេះវាមកនេះលនាលជាមួយយើងហ្នឹងមានន័យថាសត្វក៏វាត្រូវការពាក្យល្អដែរមែនទេបើយើងស្អីម៉ាហាហាទៅបាត់វាភ័យវាទៅណាមែនអត់ ចប់អីចឹងដល់ម៉ោងណាលើសលោះខ្វះខាតយ៉ាងណាសូមអធិស្ឋានពីទីគុណទាំងពីរព្រះអង្គហើយនឹងសូមអនុមោទនាតែចំណុចល្អប៉ុណ្ណោះចាស់ព្រះសូមអនុមោទនាអឺឥឡូវអឺបុណ្យចូលឆ្នាំថ្មីអឺប្រាប់បុជាបឋមមិញបានបានទេបានអឺ 625អឺថ្មសូមទុកដាក់ប្រាក់បូជាពធទាំងអស់នេះចូលរួមបន់ចូលឆ្នាំជាមួយញាតិញោមក្នុងវត្តហ្នឹងណាហ្នឹងហើយអឺចូលបន់ឆ្នាំថ្មីជាមួយញាតិញោមទាំងអស់គ្នាឲ្យសូមញាតិញោមត្រេកអរថាបានបូជាពធផងហើយប្រាក់បូជាពធហ្នឹងបានដាក់ទៅចូលបន់កសាងវត្តនេះទាំងអស់គ្នាបើសូមអនុមោទនា